ពេលបត់ទៀតកាត់ផ្លែឈើមកណាពីសវងវងចាំអូនអើហាអើអើអើយអាឡុងអមៃស៊ីពូនៃស្ងោអាឡុងអមៃស៊ីពូនៃស្ងោចាំក្រោកពីព្រឹកក៏ចាប់ដឹងថាអីគេទៅទូរស័ព្ទអីថាបលី Facebook ឃើញពីអាឡុងមិនល្បីពេញ Facebook ទៅដឹងពពុះពីបងពីណាចាំមើល YouTube ពីតែគេរោះអាចារ្យអស់តកអពីកណ្ដឹងអានោះណា ដងឯម៉ែអាមីតែល្បីអស់ចាអធិយ៉ាងណាបានយល់ភាកនឹងសកលវទិវណ្ណកភាកនឹងនៃអ្វីតាមពិតរបាយទ្រីវីដេអូសមដីគូស្នេហ៍មួយគូរំរាក់លេត្រីហើយគេនិយាយគ្នាចង់ឲ្យបានកូនប្រុសចង់ឲ្យបានកូនស្រីបើបានកូនប្រុសដាក់ឈ្មោះថាឡងចង់បើបានកូនស្រីដាក់ឈ្មោះថាមីតាមពិតអត្តន័យពាក្យនឹងអសោះនឹងសវងវងចង់ អីស្ងោអាឡាអាមៃស៊ីពូតអីស្ងោពីសាបងបងចាំអូអេហាអេអេអេអាឡាអាមៃស៊ីពូតស្ងោអាឡាអាមៃស៊ីពូតស្ងោពូតស្ងោពូតស្ងោស្ងោស្ងោស្ងោស្ងោស្ងោស្ងោស្ងោស្ងោពូតចាំមកក្រោកពីព្រឹកក៏ចាំបានដឹងថាធ្វើអីទីតែទូរស័ព្ទបានអីថាបើលេង Facebook វិញពីឡងអមៃលវៃវិញ Facebook ទៅដឹងប្រពុកនេះមកពីណាចាំមើលអាយុធូពេលចៃគេហោះអាចារ្យអស់ទាំងពីកណ្ដឹងនោះណាអឹងអាឡុងម៉ែអាមីថាល្បីអស់ចាឲ្យធ្វើយ៉ាងណាបើយល់អាពាកនឹងចកលើបទៅបណ្ដឹងអាពាកកណ្ដឹងនៃអ្វីតាមពិតបែកលីវីដេអូសមដីគឺស្នេហ៍មួយគូរមរៈមេត្រីឲ្យគេនិយាយគ្នាចង់អាមានកូនប្រុសចង់អាមានកូនស្រីអាមានកូនប្រុសដាក់ឈ្មោះថាឡុងចាំអាមានកូនស្រីឈ្មោះអាមីតែពិតអាចលីពាកនឹងអសោះនឹង ơi à lòng à mấy gì bốt ngò à lòng à mấy gì bốt ấy ngò đi giờ bông bông cho mày ơi à ơi ơi ơi à lòng à mấy gì bốt ngò à lòng à mấy gì bốt ngò bốt ngò bốt ngò ngò ngò ngò ngò ngò ngò ngò ngò bốt នឹងស្រែម៉ែឌីលតែខ្ញុំអាលងងបើចូលនៅក្រុងគេថាអាលងឺនេះក៏ឯងទីភ្លឺរួចចោលមកការស្រែនៅ ទីក្រុងធ្វើការសមនងចៃមិនតែគ្រាន់ចៃមិនតែគ្រាន់អាបាយស៊ីផ្លូអាដាំពើវ័នអាស៊ីមកពេលឯអ្នក5000អាស៊ីពីរពេលឯឡើង10000ធ្វើអីដែរធ្វើអីដែរអពីជុំឡើងតដេកឯណាមកតដេកតាមផ្លូវមកតដេកតាមផ្សារមកតដេកមុខក្លឹបមកតដេកក្នុងផ្សារជាមិនរួចវិស័យមុខស្រួច សនាមអត្រាគ្រូណាកំបើនៅស្រែទៅជីកអីស្រះអីចំអីកែបអីចំពីងពួកអីចំកាពឺចិនកកងអីចំត្រីក្អាត់អីចំហីត្រី ស្រែម៉ែឌីលតែខ្ញុំអលងងបើចូលនៅក្រុងគេថាអលងឺភ្លេចក៏ហីភីភីរត់ឲ្យចំការស្រែទៅនៅទីក្រុងទៅការសមនំថ្ងៃ10000ហើយចែកមិននឹងក្រនចែកមិននឹងក្រនបាយស៊ីគីឡូអាណាំបឺ1ស៊ីកាពីលអ្នក3000ហើយស៊ី2ពីលឡើង6000ធ្វើអីដែរធ្វើអីដែរដេកជប់ឡើងដេកឯណាមកដេកតាមផ្លូវដូចដេកតាមផ្សារដេកមុខក្លឹប អីរ៉ានៅស្រែទៅជីកអីស្រះអីចំត្រីក្រាញ់អីចំត្រីផ្ទុកអីចំត្រីដែងចំត្រីឆ្លូចចំត្រីឆ្លាំងចំត្រីឡាំយ៉ាចំត្រីស្វិនអីចំកែបអីចំគីងគក់អីចំកងានអីចំកពឺមួយឆ្នាំឃើញដែរណាសើពួកអាវ៉ាទោះក៏រត់ចប់ណាយ៉ា